នឹងអញ្ចឹងបានមកវាមិនសូវដឹងដែររឿងឃើញឃើញគេនិយាយរឿងអីព័ត៌មានស្អីស្អីស្អី football OL football ហ្មិចគេចឹងចឹងអីហ្នឹងធនធានគ្រាន់តែអញ្ចឹងចាញ់បោកគេដែរយុទ្ធកសាងប្រទេសល្មិចធនធានចឹងចឹងអាត្មាស្ដាប់គេនិយាយណានិយាយអ្នកអ្នកដែលនាំធ្វើនឹងនិយាយមកឃើញគេផ្សាយនិយាយថាអី50ដុល្លារឬ100ដុល្លារដល់មួយឆ្នាំផងបានកម្រៃមកវិញ 50ម៉ឺនដុល្លារអីចឹងហ្នឹងហើយឈូឆដាក់ប្រជាជនចឹងវាមិនដឹងរត់តនុកជឿតណាយកលុយមកពីកលៀតណាយកមកឲ្យយើងរាប់លានអ្នកអញ្ចឹងបើដូចចាក់ឆ្នោតទៅមនុស្សដាក់រាប់លានអ្នកបានតែម្នាក់ពីរអ្នកអីទេអានឹងឆ្នោតផង ហ្នឹងហើយនេះលេងគ្រប់តែគ្នាត្រូវតែបានអញ្ចឹងដាក់100បានប៉ណ្ណេះប៉ណ្ណេះប៉ណ្ណេះប៉ណ្ណេះហ្នឹងហើយហើយធនធានអញ្ចឹងអញ្ចឹងយកទៅជួយជាតិយើងមិនឃើញទេអញ្ចឹងបានថាដើម្បីនិយាយរឿងធំកុំនិយាយរឿងធំនិយាយរឿងទូចទូចហ្នឹងតែរឿងប្រឆោតនៅលើកោកយល់មិនដល់ផងយល់មិនកើតផងទៅជួយជាតិរឿងអីអញ្ចឹងបានអា complex ការងារតូចតូចតិចតិចការគិតពិចារណាតិចតិចតិចតិចតិចហ្នឹង រឿងលប៉ិលប៉ៃតែអញ្ចឹងហើយរឿងយូរហើយតាំងពីឆ្នាំ9ជាងអាការបោកតាមប្រព័ន្ធគេថាច្បាប់ដូចពីរ៉ាមីតចឹងណានឹងរកសមាជិកបានច្រើនបានលុយច្រើន មើលមុខយើងផងយើងទៅរកសមាជិកឯណាបានឃើញលើប្អូនម្នាក់គាត់និយាយអីមិនមែនក្រុមហ៊ុន football ហ្នឹងឯងមុនទៀតគេហៅដាក់តិចបានច្រើនមិនអីរកសមាជិកថែមណាជាជនយើង របៀបហ្នឹងមានតាំងពីឆ្នាំ9ជាងប៉ុន្តែនិយាយវាមិនដឹងនិយាយមិនកើតព្រោះគាត់អ្នកចង់បានចឹងគាត់មិនស្ដាប់កាលឆ្នាំណានោះនៅសៀមរាបទាំងយាយរៀនធัวទាំងគ្រូបរៀនធัวហ្នឹងអស់រាប់ម៉ឺនគេឯងដែរពួកគ្រូអ្នកប្រមូលយាយយាយលេងទៅហើយអាដាក់អញ្ចឹងតាមដែលអាត្មាចាំមកគ្រូបរៀនធរហ្នឹងដូចអស់7000ដុល្លារហើយ អ្នកទៅរៀនធរជាមួយលោកហ្នឹងដូចរៀងមានមានដែរខ្លះអស់20000ដុល្លារក៏មានដែររោសមាជិកដាក់តិចបានច្រើនដាក់ច្រើនគឺកាន់តែច្រើនអាត្មាធ្លាប់និយាយគេធ្លាប់ខឹងដែរគេខំលាក់ឯងកកាយមានពេលខ្លះកាយខ្លះទៅប្រជាជនយើងដឹងយើង លបលុនតលេងឡើងអស់ហប់ប៉ុណ្្នឹងឯងគាត់ចែកម្លែកឲ្យប្រជាជនយើងដឹងហ្នឹងមិនព្រមចែកទុកឲ្យគេចាញ់បោកតអញ្ចឹង ហ្នឹងហើយប៉ុន្តែប្រជាជន ខ្លះប្រាប់ទៅគាត់មិនជឿគាត់ខឹងអ្នកប្រាប់ហ្នឹងទៅទៀតតាមពិតរបៀបដែលគេឲ្យយើងបានគេត្រូវឲ្យឯងដំបូងគេត្រូវឲ្យឲ្យបានជាក់ស្ដែងអ្នកទៅមុនមុនហ្នឹងឲ្យបានជាក់ស្ដែងដើម្បីដើម្បីឲ្យវាបានធ្នាក់តើអូបានមែនតាអូបានមែនតាគេឲ្យមែនដំបូងគេឲ្យយនុយតាដល់អ្នកហ្នឹងយកមកបញ្ញាមទៅផ្អើលតាមគ្នាផ្អើលតាមគ្នា ចឹងមកក្បួនហ្នឹងគេហៅថារបៀបដូចពីរ៉ាមីតចេះបានធំជាងគេដាក់លើតាំងពីដូចឆ្នាំ93 94ដូចក្រុមហ៊ុនស្អីឈ្មោះ UNCC ចេះមិនដឹងមកផ្លិចມັນជាច្រើនឧទាហរណ៍ថាយើងបងមុនចឹងទៅយើងរកសមាជិកមកបន្តទៀតទៅគេបង10 10ដុល្លារអីទៅມັນច្រើនណាប៉ុន្តែតតតតតតតគ្នាណារកបានច្រើននឹងបានលុយយើងទៅ យើងមើលបើយើងគិតវាមិនមែនជារឿងជួយទេមនុស្សស៊ីលើក្បាលគ្នាហ្មងណាឥឡូវយើងគិតមើលគ្រាន់តែដាក់ទៅយកលុយតតតតគ្នាយកលុយតគ្នា អានឹងមិនសកត់បតគ្នា វាមានជារឿងមនុស្សធម៌ស្អីគិតក៏ឃើញដែរហឹមហើយបងអូនម្នាក់និយាយឆ្នាំមុនឈ្មោះស្អីគាត់និយាយគាត់ថាគាត់ធ្លាប់ដាក់ដែរអានឹងរឿងជោគជ័យមិនដឹងជោគជ័យខាងណាទេគាត់ថា ដាក់មួយខែ1000ហើយបើយើងរកបានម្នាក់ដូចបានប្រហែលដូច10%ហ្នឹងហើយគេហៅថាយើងរកសមាជិកបានម្នាក់អញ្ចឹងម្នាក់ហ្នឹងគេបង1000ទៀតណាអញ្ចឹងយើងត្រូវបាន100ពីនៅក្នុងស្ដាប់ពីគាត់បើខុសណាស់អីខ្លះហើយគិតថាស្មានតែបបួលគេបានយកអត់មើលមុខយើងលុយរាប់ពាន់បើគេអ្នកកលិបគេអ្នកបានមានឡានជិះគេអ្នកអីរៀងធំដុំ គេមានអវោហាស័ព្ទនឹងក្នុងការនិយាយឆគេឲ្យបានខ្លាំងទៅគេអាចរកបានហើយមើលយើងផងមើលមុខយើងផងមើលថ្វីមាត់យើងផងតែយើងនិយាយគួរឲ្យគេទុកចិត្តបានប៉ុណ្ណាបងនឹងក៏ថាអ្នកខ្លះដល់ស្ដាប់គឺរត់ស្លងមែនទេណាដល់ស្លងមែនទេរត់ម៉ូតូដប់ម៉ូតូលក់បានតែជាង1000អូរត់ម៉ូតូបាអញ្ចឹងមកដាក់មួយខែបង1000អញអញដាក់ខែនេះអញដើររកសមាជិកឲ្យបានតែ10នាក់រួចខ្លួនណា ហើយតើឡើងដល់20នាក់30នាក់អានោះវាចិត្តថាសម័យសម័យរស់អារឿងមាននោះហ្នឹងហើយមិនស្មាននិយាយរឿងអាជីវិតក្នុងសង្គមយើងតិចទៅមកចាញ់បោកគេពេកដល់ពេលលក់ម៉ូតូហើយយកទៅបង់មួយខែ1000ហើយបើយើងរកសមាជិកមិនបាននៅតែបង់មួយខែ1000អញ្ចឹងមិនមែន1000នឹងរួចខ្លួនទេណាហ្នឹងហើយមិនមែន1000រួចខ្លួនទេខែក្រោយបង់1000ទៀតយើងបង់រហូត តែបើយើងរកសមាជិកបាន10អ្នកឡើងទៅមានន័យថាយើងរួចដើមអារួចរួចអាត្រូវបង1000ហ្នឹងព្រោះបានភាគរយពីគេបាន100 100ហ្នឹងបើយើងរួចបាន20អ្នកតាំងយើងចំណេញហ្នឹងយើងមិនបងយើងបង1000ប៉ុន្តែបើបាន20អ្នកស្មើនឹងយើងបាន2000 2000អញ្ចឹងយើងត្រូវបង1000ដែរមានន័យយើងចំណេញ1000ហ្នឹងបាន20អ្នកមិនមើលមុខយើងផងតែយើងទៅបបួលណារត់ម៉ូតូដប់ លក់ម៉ូតូទៅបងចង់មានហ្នឹងហើយមួយខែ9មិនតាន់បានមួយដល់ខែបងទៀតហើយគេគេអាចធ្វើឲ្យយើងស្លងបានណាប្រជាបរតខ្មែរទាំងឡាយខ្មែរពយល់បែកបន្តិចអ្នកគេបរៀនអារបៀបហកលោលោផ្លោះហ្នឹងណាគេធ្វើឲ្យអ្នកស្ដាប់នឹងរន្ធើនចិត្តធ្វើឲ្យមានភាពក្លាហានធ្វើឲ្យមានភាពជឿជាក់ពួកអី គេរៀបឈុតគេរៀបឆាកឲ្យអស់ហើយគឺដាក់ភ្លេងផងគេយកឧទាហរណ៍ពីអ្នកជោគជ័យនេះផងអ្នកជោគជ័យនោះផងហ្នឹងហើយប៉ិនបើអ្នកបង្រៀនជោគជ័យណាបង្រៀនឲ្យយើងមានចំណេះឲ្យយើងរៀនចេះបង្កើតអាជីវកម្មខ្លួនឯងអាត្មាមិនថាទេតែបើរបៀបបរៀនឲ្យក្លាហានឲ្យជោគជ័យអាដាក់តិចបានច្រើនហ្នឹងប្រយ័ត្នខ្លួនទៅប្រយ័ត្នខ្លួនទៅនឹងក៏មានអ្នកដែលគាត់ បង្រៀនឲ្យយើងក្លាហានក្នុងការប្រកបមុខរបរស្អីស្អីឲ្យចំណេះជាលក្ខណៈឲ្យចំណេះឲ្យឧបាយក្នុងការធ្វើចំនួនធ្វើអីខ្លួនឯងអានឹងអត់អីទេឲ្យយើងចេះឈានដើរទៅមុខដោយខ្លួនយើងអីចឹងដោយគ្មានគំនិតចង់ចំណេញអីពីយើងអានឹងរៀនទៅអត់អីទេប៉ុន្តែបើមកដាក់អាដាក់តិចបានច្រើនមួយយើងនឹងហើយប្រយ័ត្នខ្លួនទៅ ជោគជ័យមែនគឺជោគជ័យតអ្នកព្រានហ្នឹងឯងព្រោះឃើញអស់ច្រើនហើយហើយថ្មីថ្មីឃើញនៅដដែលអញ្ចឹងទៅដូចកាលសម័យ93ហ្នឹងស្មាចាំបានទៅមេប្រមូលបានរាប់លានដុល្លារទៅបាត់ទៅទៅរកឯណាឯអ្នកដើររកតគ្នាហ្នឹងក៏កាំងស្ដោកនៅហ្នឹងទៅនឹងទៅធ្វើអីទៀតហើយគេដូរកម្មវិធីតែបន្តិចបន្តិចទេហើយថ្មីថ្មីនេះមានអតីត រួមមិត្តថ្មមួយគាត់និយាយមកថ្មសុំទោសគាត់ដែរគេលោបានសុំអនុញ្ញាតនិយាយប៉ុន្តែគាត់តែនិយាយកុំអោយចាច់បោកតទៀតចឹងណាសុំទោសសម្លាញ់គាត់ទៅតែអស់ប្រហែលដូចជា4 5 6ម៉ឺនអាស្អី share online ស្អីនោះលុយខ្លួនឯងដាក់គ្រប់ទៅខ្ចីធនាគារដាក់ទៀតហ្នឹងនៅដល់ប្រទេសក្រៅផងឲ្យតែរឿងដាក់តិចបានច្រើនហ្នឹងឯង ហើយដាក់បកោត account ស្អីស្អីស្អីស្អីស្អីស្អីអូតំណងហ៎តំណងហើយឃើញលុយកើនមកមែនចូលមកក្នុង account ហ្នឹងមែនដាក់ទៅអង្គុយចាំមើលលុយចូលហ្មងមើលទៅលុយហូរចូលមែនហ្មង account ទៅបកើតអញ្ចឹងដាក់ time ទៀតលុយវាចូលមែនមែនคล้ายคล้ายណាតិន្នន័យចូលមកមែនអីមែនតែគាត់លេងអីអ្នកផ្សេងលេងដែរលេងអាហ្នឹងដែរ អួតប្រាប់គ្នាថាបានបានបានទេសកាលអីជួបម្នាក់ថាខ្ញុំដូចបើកលុយនោះអត់បានហឹមមិនបើកអត់បានចូលក្នុង account យើងឯណាដល់កត់ទៅបើកបើកអត់បានដែរអត់បានដែរគឺសុំលុយទៀតដើម្បីរៀបចំអីចេះចេះចេះចេះត្រូវថែមលុយអីណាណីទៀតនិយាយរួមស្ដាប់ពាក្យរបស់សិទ្ធិធំធំគាត់ថាគ្មានលុយណាដែលបានមកដោយមិនមានការបែកញើស ដូចស្រួលដូចយើងគិតហ្នឹងដែរហើយតែគិតតែរឿងបានស្រួលហ្នឹងមិនស្រួលទេមិនស្រួលទេចាញ់បោកគេក៏ស្រួលដែរអញ្ចឹងណាថ្ងៃនេះដូចជាចែកម្លែកច្រើនបន្តិចពីរឿងហ្នឹងពីព្រោះវិធីបោកប្រាស់នឹងមាន ច្រើនទៀតនឹងមានច្រើនទៀតមិនមែនមានតែប៉ុណ្្នឹងទេពេលយើងរៀងរឿងហ្នឹងមួយគេបង្កើតរឿងថ្មីមួយទៀតប៉ុន្តែសរុបមកវិញឲ្យតាណាតំណងរបៀបដាក់តិចបានច្រើននឹងប្រយ័ត្នទៅ ប្រយ័ត្នតាមកចែកលេខបានតែប៉ុណ្្នឹងឯងប៉ិនសួរថាតើស្អីវានឹងកើតឡើងទៀតថាដឹងឯងដឹងគេបង្កើតស្អីទៀតឯងប៉ុន្តែគេនឹងបោកយកពីអ្នកខ្ជិលនឹងឯងពីអ្នកចង់បានងាយនឹងឯងហ្នឹងហើយថ្ងៃហ្នឹងយើងដឹងអាហ្នឹងគេឈប់ធ្វើអាហ្នឹងថ្ងៃក្រោយមានវិធីផ្សេងទៀតឈ្មោះផ្សេងទៀតប៉ុន្តែបោកទៀតសង្គមរបស់ពធជននេះបោកគ្រប់ច្រក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 អឺក្នុងកម្មបត្តិលោកសរុបចូលអង្គធរអញ្ចឹងដូចជាកាយកម្ម3ហ្នឹងបើនិយាយពីអង្គធរស្មើនឹងអឺសិល4សិក្ខាបទដែរសិល4សិក្ខាបទយើងមើលបាណាអតនីកាមេហើយនិងសូរា ប្រព្រឹត្តទៅជាតាមផ្លូវកាយនិងសិលរាប់សូរាប៉ុន្តែទាំង4សិក្ខាបទហ្នឹងបើរាប់ជាអង្គធម៌នឹងជាជាលក្ខណៈជាសភាវៈធម៌វិញគឺយកអាកាមេ ហើយនឹងសូរានឹងបញ្ចូលគ្នា ពីព្រោះវាប្រព្រឹត្តទៅជាតណ្ហាដូចគ្នា កាមេនោះវាប្រព្រឹត្តទៅក្នុងការជាប់ជំពាក់នឹងកាមតណ្ហាហើយសូរានេះវា ប្រព្រឹត្តទៅ ជារសតណ្ហា វាតណ្ហាដូចគ្នាអញ្ចឹងណាអញ្ចឹងហើយបានលោកថាមិនរាប់សូរាចូលទេក៏ប៉ុន្តែ បើនិយាយពីសភាវៈធរសូរាជាមួយ នឹងកាមេនឹងរាប់យកតែមួយអញ្ចឹងបាននៅក្នុងកម្មបត្តិនឹងអត់មានឃើញសូរាអញ្ចឹងណាបាទ វាតណ្ហាដូចគ្នាគ្រាន់តែមួយជាកាមតណ្ហា មួយជារសៈតណ្ហារសៈរស់រស់រស់ស្រានោះអឺគុណថាអកុសលពេលដែលយើង ធ្វើរឿងដែលជាកុសលនោះ ច្រើនទៅអកុសលនោះនឹងថយចុះហើយអញ្ចឹងចង់មានន័យថាអកុសលវានឹងរលាយបាត់នៅពេលដែលកុសលនោះ ច្រើនកើតឡើងចឹងមែនគុណប្រហែលជាព្រោះ តែទិន្នន័យនេះហើយបានជាមនុស្សមិនសូវខ្លាចទៅប្រព្រឹត្ត នៅអំពើអាក្រក់ពេលនៅក្មេងៗលៀងបាបមិនចេះតិចអ្នក ខ្លះឈានទៅដល់ធ្វើជាចោឆក់អឺឆក់ប្លន់កាប់សម្លាប់ គេទៅទៀតដោយសារតែអាងថាចាស់ទៅជ្វាកុសលច្រៀន ច្រើននឹងលៀងនៅអំពើដែលជាអកុសលនឹងរួចហើយចឹងហើយបានជាមានក្មេងទំនឹងច្រើនបែបនេះប្រហែលជាមក ពីពរដ្ឋស្ដាប់នៅទេសនាគុណមួយនេះហើយមើលទៅបាទគាត់ទៅសេរបៀបដាក់មុខសើចបាទអឺយើងស្ដាប់ឲ្យតន់1វិបាករបស់កម្ម1កម្មចឹងណាវាអត់មានអកុសលឯណា ទៅលៀង កុសលឯណាទៅលៀងអកុសលទេប៉ុន្តែនិយាយអំពីអំណាចបច្ច័យអំណាចបច្ច័យឧទាហរណ៍អាលើកលើកចេះមានពេលខ្លះបាបនិងបុណ្យយើងអត់យល់ពីសភាវៈបាបបុណ្យនេះយើងយល់ពីទោសរបស់វាទៅវិញអ្នកដែលទៅលៀងបាបគិតថាទៅលៀងបាបគិតថាទៅធ្វើបុណ្យលៀងបាបភាគច្រើនក៏អត់យល់ពីបុណ្យនិងបាបនឹងទេ គាត់ទៅធ្វើ សុំមិនទទួលផលរបស់វាទេចង់គេចពីផលរបស់វាទេមិនទៅធ្វើលៀងទេធិតពិតមិនចាំបាច់ថ្មថាទេព្រះអង្គប្រើពាក្យនឹងឲ្យថាដែលឈ្មោះថាកុសល ដោយអត្ថថាកំចាត់បងនៅអកុសលប៉ិនសួរថាវាកំចាត់បងអកុសលពេលណា វាកំចាត់អកុសលដែល កំពុងកើតឡើងនេះទេវាអត់មានទៅលៀងបាបចាស់ទេអញ្ចឹងណា ឧទាហរណ៍អាត្មាលើកឧទាហរណ៍ងាយងាយវាលៀងនឹងលៀងមែនប៉ុន្តែលៀងអីលៀងអកុសល កំពុងតែកើតនឹងឧទាហរណ៍ថាអឺមនុស្សម្នាក់ធ្វើអំពើមិនល្អមករកយើងចឹងចិត្តអីកើតឡើងពេលដែលយើងខឹងហ្នឹងចិត្តអីកើតឡើងចិត្តអកុសលមែនទេធ្វើអំពើមិនសមមករកយើងតាមដែលកំហឹងយើងចង់ទៅវៃទៅធាត់ទៅធាក់អីចឹងទៅគណៈហ្នឹង ហ្នឹងហើយប៉ុន្តែ ស្រាប់តែមាន គេប្រាប់មកថាក្មេងហ្នឹងពីមុនគាត់ល្អណាស់ប៉ុន្តែប្រហែលខែចុងក្រោយនេះគាត់មានវិបត្តិគាត់ក៏ទៅ ជាមនុស្សបែបហ្នឹងទៅ ស្រាប់តែចិត្តហ្នឹងវាដូរអូគ្នាមានបញ្ហាផ្លូវចិត្តអញ្ចឹងតាបានវាអញ្ចឹងក៏អនុគ្រោះទៅក៏អាណិតទៅ តើធัวធัวអីវាលះធัวអីគណៈហ្នឹងតួអករណានេះតួកុសលចិត្តដែលកើតពេលហ្នឹងវាទៅដូរចំនួនអាចិត្តខឹងនោះក្នុងន័យហ្នឹងមិនមែនទៅលៀងអាកັບគេបែកក្បាលថ្ងៃមុននោះទេមែនទេហ្នឹងឯងហៅថាភាវនាភាវនាក្នុងការចម្រើនកុសលដើម្បីលះអកុសលហ្នឹងលះគឺអកុសលដែលកំពុងកើតនឹងឯងហ្នឹងឯងអ ដូចជាគណៈក្មួយរបស់អនាថបណ្ឌិតគាត់ធ្លាប់ប្រាថ្នាប្រាថ្នាថាម៉េចគាត់ធ្លាប់ធ្វើបុណ្យហើយគាត់ប្រាថ្នាថាកើតជាតិណាណាប្រពន្ធគេប្តីឲ្យតែស្រីណាក៏ដោយចឹងនិយាយថាស្រីណាក៏ដោយឲ្យតែគាត់ចង់បានគឺត្រូវតែបាននឹងប្រាថ្នានឹងលិមុកដែរលិមុកហើយគាត់ពេញចិត្តទៀត នៅពេលគាត់បានរូបស្អាតគាត់សង្ហាគាត់ដើរញ៉ែស្រីស្រីបានច្រើនគាត់មានមោទនភាពរបស់គាត់អញ្ចឹងទី1អាប្រាថ្នាក៏គ្រិចពីមុនមកដល់គាត់បាន វិបាកនឹងមកគាត់រៀងសង្ហាហើយស្រីស្រីចូលចិត្តគាត់ហើយគាត់សប្បាយចិត្តនឹងគាត់ដើរញ៉ះញោះស្រីស្រីបានច្រើនកំពុងតែសប្បាយអញ្ចឹងតួសប្បាយនឹងតួអីតួអាកុសល ដល់ពេលមកស្ដាប់ព្រះអង្គទៅព្រះអង្គនិយាយពីទោសនៃការប្រព្រឹត្តខុសក្នុងកាមនិយាយពីទោសនៃអកុសលក្នុងការ ត្រាច់ទៅរកកាមហ្នឹងដល់ពេលគាត់ស្ដាប់យល់ឃើញថានោះវាកក្រិចមែននោះវាមិនល្អមែនហ្នឹងហើយខណៈហ្នឹងកុសលចិត្តកើតឡើងកុសលញាណសម្បយុត្តកើត ឡើង វាទៅលៀងជំរះអីវាទំលៀងជំរះ អាគំនិតកក្រិចកំពុងត្រេកអរថាអញគ្រាន់បើបានស្រីស្រីស្រឡាញ់ច្រើនហើយតំណតទៅនោះគាត់លែងពុលជាមួយនឹងអានឹងទៀតប៉ុន្តែថាអាគាត់ធ្វើបាបគេពីមុនមកលៀងឯងអត់ទេអត់ទៅលៀងអានោះទេអត់ទេចឹងនិយាយថាបើទោសត្រូវធ្លាក់នរកប្រហែលឆ្នាំនៅចឹងដែរចឹងហើយយើងសិក្សានៅក្នុងអភិធម្មយើងនឹងដឹងថាចិត្តជាឯកចរង្គ វាត្រាច់ទៅបានតែមួយដួងទេអញ្ចឹងបើកុសលកើតគឺអកុសលវាអត់កើតនឹងហើយអញ្ចឹងបាទ consistency របស់កុសលវាចិត្តកើតទៅកើតទៅកើតទៅអកុសលបច្ចុប្បន្នហ្នឹងវាអត់កើតទេកំចាត់នឹងក្នុងន័យអញ្ចឹងមិនមែនទៅលៀងអាបាបចាស់ដែលមានហើយនោះទេ ដែលកំចាត់អកុសលក្នុងទីនេះ គឺវាមិនអនុញ្ញាតឲ្យបាបថ្មីកើតក្នុងន័យហ្នឹងអាត្មាលើកឧទាហរណ៍មួយទៀតចំណេះវានឹងកំចាត់បងនៅភាពអវិជ្ជាឧទាហរណ៍អញ្ចឹងចុះ អញ្ចឹងតែកាលណាយើងអត់រៀនវាល្ងងហើយល្ងងល្ងង4 10ឆ្នាំយើងអត់ចេះអញ្ចឹងវិជ្ជាវាទៅកម្ចាត់អវិជ្ជាចុះវាទៅកម្ចាត់ពេលណាវាកម្ចាត់ពេលចេះហ្នឹងដល់ពេលចេះនៅល្ងងទៀតអត់ថត់ទេតែចេះលែងល្ងងហើយអញ្ចឹងវាលែងល្ងងពេលណាថាវាលែងល្ងងអាពេលចេះហ្នឹងឯងឃើញអត់ចាអាមួយឆ្នាំមុនល្ងងហ្នឹងវាទៅសាដានបានទេអាហ្នឹងអត់ទេអាហ្នឹងល្ងងហើយហើយ ត្រូវគេមើងងាយហើយហើយ ត្រូវល្ងងហើយហើយត្រូវល្ងងហើយធ្វើអីខុសរួចហើយឃើញអញ្ចឹងទេវាកំចាត់អញ្ចឹងបានអកុសលឃើញវាកំចាត់កុសលនឹងព្រះអង្គប្រើ ពាក្យឡើង3ឡើងច្បាស់ថាកុសលកំចាត់អកុសល3 3ដំណាក់3របៀបទី1ហៅថាតទាំងកៈបហានអាត្មាទៅនិយាយមិញណាលះអកុសលដោយខណៈខណៈមានន័យថាខណៈ កុសលចិត្តកើតបាបវាអត់កើតទេណាគណៈចិត្តអាណិតកើតអាតួព្យាបាទគេនឹងវាអត់កើតទេគណៈលះបងកើតអាធាតកំណាញ់នឹងវាអត់កើតទេឃើញទេអឺគណៈការគោរពកើតឡើងអាការមើងងាយនឹងវាអត់កើតទេ វាកើតតណ្ហាវាអត់កើតអញ្ចឹងវាមានតួនាទីវាទៅប្រមាថគេអញ្ចឹងអាចិត្តគោរពកើតឡើងមកវាទៅរារាំងអាចិត្តប្រមាថអត់កើតទេចុះបើម្សិលមិញប្រមាថគេវាយគេឲ្យមិនអានឹងកើតរួចហើយអត់មានអីទៅលៀងវាទេ កុសលនេះវាវាកើតឡើងដើម្បីរាំងអាអកុសលថ្មីនឹងមិនឲ្យកើតដូចថាលើកឧទាហរណ៍រឿងល្ងងអញ្ចឹងហ្នឹងឬក៏ថាដូចយើងបរិភោគបំបត្តិឃ្លានអញ្ចឹងយើងអត់បាយមួយអាទិត្យទេបានបាយមកហូបទៅបាត់ឃ្លានទៅបាត់ឃ្លានពេលណា បាត់លើហ្នឹងចុះអាឃ្លានសិលមិញអានឹងឃ្លានហើយហើយកោពុះហើយហើយឈឺពុះហើយហើយឈឺនឹងយកស្អីទៅសារវាកើតអត់ទេ ហ្នឹងហើយអញ្ចឹងបាន ពាក្យដដែលបើយើងឲ្យសេចក្តីផ្សេងអាហ្នឹងវាផ្សេងហើយតាមទឹកថែរបស់យើងហ្នឹងពាក្យពពុតក៏ដែរតែយើងយកមកគិតអត់ត្រូវវាខុសហើយបើមិនចឹងមែនព្រះអង្គសរសើរថាបុគ្គលហើយបុគ្គលណាប្រមាទពីពេលមុនលុះក្រោយមកមិនប្រមាទវិញគេណាយោចៈពុបពេ ប្រមាចិត្តវា អ្នកណា ប្រមាទហើយពីពេលមុន បច្ឆាសោណប្រមាចិត្តេក្រោយមកคล้ายជាអ្នកមិនប្រមាទវិញ បុគ្គលនោះរមែងញ៉ាំងខណ្ឌថលោកនេះឲ្យភ្លឺស្វាងខណ្ឌថលោកស្អីគេគឺតួជីវិតចិត្តវិញ្ញាណឥឡូវនឹងភ្លឺចោះពីមុនវាល្មិចវាល្ងឹតចុះឥឡូវភ្លឺតែភ្លឺវាលេងល្ងឹតហើយប្រៀបដូចប្រច័នចេញចាកពពកចុះបើពពកអស់ហើយវាល្មិចថាវាភ្លឺហើយចុះមុនភ្លឺហ្នឹងវាល្ងឹតហើយប៉ុន្តែបើអស់ពពកហើយវាល្មិចថាវាភ្លឺហើយអស់ពពកវាមិនភ្លឺ ចុះពីមុនមិនវាលងឹតហើយវាទៅកែអាលងឹតពីមុនអត់រួចទេប៉ុន្តែត្រូវមើលថាពេលដែលអស់ពពកពេលនេះភ្លឺអត់ភ្លឺរឿងច្រឡំនឹងច្រើនណាវាមិនមែនតែរឿងហ្នឹងទេអញ្ចឹងបាន ដើម្បីឲ្យវាច្បាស់រឿងហ្នឹងត្រូវរៀនអភិធម្មនឹងឯងឃើញទេលះអកុសលកុសលដែលលះអកុសល មិនមែនលះម្សិលមិញទេ វាកាប់គេបែកក្បាលហើយហើយបើត្រូវមានទោសជាប់គុកវាត្រូវជាប់គុកត្រូវធ្លាក់នរកវាត្រូវធ្លាក់នរកអានោះប៉ុន្តែបើកុសលកើតឡើងនេះចិត្តមេត្តាវាកើតឡើងថ្មីវាលែងធ្វើបាបទៀតក្នុងន័យហ្នឹងពាក្យថាកុសលទៅលះអកុសលមានន័យថាពេលកុសលកើតគឺលែងធ្វើបាបទៀតប៉ុណ្្នឹងឯងមិនកុសលកើត ហាមវិបាកមិនឲ្យកើត ផលរបស់អកុសលមិនឲ្យកើតមិនមែនបានតែអញ្ចឹងទេអ ហើយលះម្យ៉ាងទៀតហៅថាវឹកខំបណៈបហានៈលះដោយអំណាចឈានវាលះពេលណាវាសកត់ពេលណាសកត់ពេលឈានកើតហ្នឹងមនុស្សធ្លាប់ជ្រូកជ្រាកដោយកលេសពីមុនមកដល់ឈានកើតទៅវាសង្កត់និវរណៈ5មានកាមឆន្ទៈព្យាបាទិអីវាសកត់ពេលនោះវាមិនសកត់អង្កលនៅសបាយនៅនោះណាដូចពពុទ្ធចឹងពេលព្រះអង្គលះកលេសមិនលះកលេសពេលនៅវាំងឯណាកាលវាំងស្រីស្នំជុំចិត្តសបាយមួយស្រីស្នំហ្នឹងមានលះកលេសនោះឯណាណា នៅពេលដែល enlightenment កើតឡើងលះពេលត្រាស់ដឹងហ្នឹងលះពេលហ្នឹងមិនលះពេលកាលព្រះអង្គនៅ16ឆ្នាំនោះទេមែនទេឃើញបាបចាស់នៅតែឲ្យផលទេដូចទេវតតប្រមៀលថ្មត្រូវប្របាទព្រះអង្គអីហ្នឹងមិនបនថ្មីទៅហាមវិបាកនឹងបានឯណាវិបាកនឹងពីកាលណាវិបាកតាំងមកពីមុនមកធ្លាប់ស្លាប់បងប្អូនតាំងពីជាតិណាមួយមកអញ្ចឹងទៅ កុសលវិបាកចាស់អត់មានស្អីទៅលះវាបានទេហ្នឹងដែលព្រះអង្គថាណដ្ឋិកម្មំសមាំងពៈលៀងគ្មានកម្លាំងអ្វីស្មើកម្លាំងកម្មទេពុទ្ធក៏ត្រូវទទួលវាដែរហ្នឹងហើយប៉ុន្តែក៏គ្មានអកុសលអីឈ្នះមគ្គដែរដែលការលះចំណុចទី3ហៅថា សមុឆេតបហានៈហ្នឹងសមុឆេតបហានៈគឺលះដាច់ជាសមុឆេត កុសលនៅតែមានទួនាទីលះចឹងប៉ិនយើងត្រូវដឹងថាវាលះគឺលះពេលណាមិនមែនលះអាម្សិលមិញទេមិនមែនលះអាឆ្នាំមុនដែលយើងធ្វើបាបនោះទេមិនចឹងទេ លះក្នុងទីនេះ មានពីរលក្ខណៈមួយលះដោយការរារាំងមិនឲ្យបាបថ្មីកើតហើយទួនាទីមគ្គលះផ្ដាច់ពូជផ្ដាច់ពូជបាបមិនឲ្យកើតតទៅទៀតប៉ិនវិបាកធ្វើឲ្យក្នុងសង្សារវត្តឲ្យទៅនៅជីវិតនៅទទួលចឹង ហ្នឹងហើយសំទោសបើសិនជាការបញ្យល់របស់អាត្មាពីមុនមកធ្វើឲ្យគេយល់ច្រឡំអញ្ចឹងហ្នឹងហើយប៉ុន្តែអ្នកដែលយល់អភិធម្មនៃអាត្មាវរៀនដូចមិនយល់ដូចអ្នកសួរហ្នឹងទេអ្នករៀនអភិធម្មពិតជាយល់ថាតើកុសលលះអកុសលក្នុងលក្ខណៈអីក្នុងលក្ខណៈ3យ៉ាងហ្នឹងឯងដោយតតាំងកបហាណៈគឺថាគណៈពេលមហាកុសលកើតអកុសលចិត្ត12អត់កើតទេឃើញទេលះដោយមួយគណៈមួយគណៈអញ្ចឹង អាការរួចហើយនោះវាហើយប៉ុន្តែអាពេលអកុសលកើតអកុសលអត់កើតក្នុងន័យនឹងមួយមួយទៀតដោយ ការសង្កត់គឺឈានកើតអានឹងសង្កត់យូរហ្នឹងហើយហើយមួយទៀតដោយមគ្គលះលះចឹងមិនមែនលះវិបាកទេគឺលះអកុសល ដែលបំរុងកើតមិនឲ្យកើតបើមិនអញ្ចឹងវាមិនអាចឆ្នៃមនុស្សអាក្រក់ឲ្យទៅជាមនុស្សល្អបានទេ ក្រាបថ្វាយបង្គំលោកម្ចាស់គ្រូពីចម្ងាយកណាមាន សំណួរសុំសួរលោកម្ចាស់គ្រូថាម្ដាយខ្ញុំកណាកាលមុនដេកគាត់កាលមុនដេកគាត់ថ្វាយបង្គំទឹះទាំង4ពេលម្ដាយកណា ដឹងក៏ប្រាប់ចិត្តតាកណាថាធ្វើអញ្ចឹងមិនត្រូវទេ ម្ដាយកណាបាន ស្ដាប់លោកម្ចាស់គ្រូពន្យល់អំពី ទឹះទាំង4ហើយឪពុក បានផ្ដាំកូនមុនពេលស្លាប់ឲ្យទៅថ្វាយបង្គំផ្លូវបាយជា4លុះកូនប្រុសបរោះដែលស្លាប់នោះជួប ព្រះអង្គពន្យល់ហើយទៅបជ្រះថ្លាទៅបរោះជាកូនឈប់ថ្វាយបង្គំទៅតែលោកតាកណាបានប្រាប់ថា ថ្វាយបង្គំអញ្ចឹងត្រូវហើយព្រោះគាត់មុនដេកគាត់ថ្វាយបង្គំទិសទាំង4រាល់ល្ងាចតើអ៊ំកណាគាត់ធ្វើអញ្ចឹងត្រូវឬម្ដាយកណាយល់ខុសខ្លួនឯងសូមអញ្ចឹងដូចជាបញ្យល់អឺសំខាន់អឺគាត់យល់ថាម៉េចអញ្ចឹងណាសំខាន់គាត់យល់ថាម៉េច បើព្រះអានន្ទក៏លោក មានវិន័យសម្រាប់សម្រាប់ខ្លួនលោកដែរលោកអត់បានថ្វាយអង្គមគ្រប់ទាំង4ផងអានន្ទគោរពព្រះសាសនាណាឧទាហរណ៍ថា បើព្រះបរមគ្រូនៅទិសណាមុននឹងសឹងហ្នឹងលោកថ្វាយអង្គមទៅកាន់ទិសនោះបើលោកសឹងដាក់ដាក់សិស័កលោក ទៅចំទិសនោះมันសំខាន់ទិសត្បូងទិសលិចទិសកើតទេលោកលោកមើលទិសឧទាហរណ៍លោកចេញពីកន្លែងព្រះអង្គទៅអញ្ចឹងលោកចំណាំទិស ឥឡូវព្រះអង្គនៅទិសណាបើព្រះអង្គនៅទិសខាងជើងលោកដាក់ក្បាលតនិចទៅជើងព្រះអង្គនៅទិសខាងលិចលោកដាក់ក្បាលតនិចទៅលិចលោកទម្លាប់លោកអញ្ចឹងប៉ិនសួរថានឹងជាវិន័យដែលយើងត្រូវតែធ្វើតាមលោកឯងអត់ទេអានឹងការតាំងចិត្តរបស់លោកឯងលោកជ្រះថ្លាធ្វើអញ្ចឹងរឿងរបស់លោកមិនមែនថាអូអានឹងយើងត្រូវយកមក apply គ្រប់គ្នាមែនទេអញ្ចឹងរបស់គាត់នោះដល់សួរឲ្យដឹងថាតើមូលហេតុអីបានគាត់ថ្វាយអង្គមអញ្ចឹងអរឿងសកៈទេវរាជថ្វាយអង្គមទឹះទាំង4ដែរសកៈទេវរាជ មុននឹងចេញទៅណាមកណាក្បាញ់គុំទិសទាំង4មានតល័យទេបុតសួរថាអ្មេចបានអឺមហាបពិតនឹងតែងតែថ្វាយបង្គំទិសទាំង4មុននឹងចេញទៅណាមកណាថាយើងថ្វាយបង្គំមិនមែនថ្វាយបង្គំទិសទេគ្រាន់តែថាវាមានទិសអញ្ចឹងប៉ុន្តែយើងថ្វាយបង្គំចំពោះអ្នកណាដែលអឺរស់នៅដោយធัวចិញ្ចឹមបុត្រភរិយាដោយធัว នរណាជាបរោះពិតនៅទិសទាំង4ហ្នឹងនរណាក៏ដោយនរណាដែលចិញ្ចឹមបុត្រភរិយាដោយធัวយើងស្វែងបង្គំនៅនោះនៅគ្រប់ទិសទាំង4អញ្ចឹងយើងមើលទៅឃើញជាទិសក៏ប៉ុន្តែទិសដៅមែនតើគឺបរោះណាហៅថាបរោះពិតដែលអនុគ្រោះបុត្រភរិយាដោយធัวសកទេវរាជថ្វាយអង្គមអញ្ចឹងសួរថាទិសទាំង4ដែលព្រះអិនថ្វាយហ្នឹងខុសទេអត់ខុសទេអាហ្នឹងមកវាលោកយល់ថាមនុស្សទាំងអស់